ករណីមេ PM ដែលអាងអំណាចឲ្យក្មេងជីអាចឆ្កែបានសុំតុលាការនៅក្រៅឃុំហើយតុលាការកំពូលកាលពីថ្ងៃទី15ខែកក្កដាឆ្នាំ2022នេះបានបើកសវនាការជំនុំជម្រះលើកបណ្ដឹងសាទុកស្នើសុំស្ថិតនៅក្រៅឃុំបណ្ដោះអាសន្នរបស់អតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុមក្រចេះម្នាក់ដែលត្រូវបានតុលាការថ្នាក់ក្រោមចាប់ខ្លួនដាក់គុកបណ្ដោះអាសន្នជាប់ពាក់ព័ន្ធទៅនឹងបទល្មើស ការធ្វើទារុណកម្មនិងអំពើឃោឃៅមានស្ថានទម្ងន់ទោសតាក់ទងនឹងជនរងគ្រោះហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងជនរងគ្រោះការគំរាមកំហែងថានឹងសម្លាប់ដោយវាយធ្វើទារុណកម្មក្មេងស្រីចំនួន2នាក់និងបានបង្ខំឲ្យជនរងគ្រោះសំពះខ្មោចឆ្កែរបស់ជនជាប់ចោតនិងឲ្យស៊ីអាចឆ្កែប្រព្រឹត្តទៅនៅហាងជាហោលៀងហ៊ុយលក់រថយន្តម៉ូតូនិងទូរស័ព្ទដៃទំនើប ផ្លូវកណ្ដាលភូមិត្រពាំងព្រីងសង្កាត់ក្រចេះក្រុងក្រចេះខេត្តក្រចេះនិងនៅចំណុចភូមិរកាកណ្ដាលមួយសង្កាត់រកាកណ្ដាលក្រុងក្រចេះខេត្តក្រចេះកាលពីអំឡុងឆ្នាំ2021លោកនិលណុនជា ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូលបានឲ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះទេពហ៊ុយភេទប្រុសអាយុ42ឆ្នាំជាអតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ចំណែកក្មេងស្រីរងគ្រោះទាំងពីរនាក់មានឈ្មោះត្រែកធីរា អាយុ12ឆ្នាំ និងឈ្មោះវ៉ាន់ពិសីអាយុ12ឆ្នាំអ្នកទាំងពីរត្រូវជាបងប្អូនជីដូនមួយនឹងគ្នានិងជាអ្នកបម្រើឲ្យក្រុមគ្រួសាររបស់ជនជាប់ចោតនិងរស់នៅភូមិកញ្ចរឃុំកញ្ចរស្រុកឆ្លងខេត្តក្រចេះនៅក្នុងសំណុំរឿងក្តីនេះសាលាដំបងខេត្តក្រចេះកាលពីថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2021 បានបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នពីពីបទទារុណកម្មនិងអំពើខុសខើមានស្ថានទម្ងន់ទោសតាក់ទងនឹងជនរងគ្រោះហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាក់ទងនឹងជនរងគ្រោះគំរាមកំហែងថានឹងសម្លាប់តាមបញ្ញត្តិមាត្រា211 219 33នៃក្រមព្រំប្រទាននៃព្រះរាជាណាចក្រកម្ពុជា ជនជាប់ចោតប្តឹងឧទ្ធរ តែសាលាឧត្តរខេត្តត្បូងឃ្មុំ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែរជនជាប់ចោតក៏បានប្តឹងបន្តប្តឹងសារទុកមកកាន់តុលាការកំពូលទៀតជនជាប់ចោតត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី30ខែតុលា ឆ្នាំ2021តាមបណ្ដឹងរបស់ម្ដាយរបស់កុមារីរងគ្រោះនាពេលសាវនាការមេធាវីរបស់ ជនជាប់ចោតឈ្មោះទេពហ៊ុយបានឆ្លើយថា ជនជាប់ចោតមិនប្រព្រឹត្តដោយការចោតប្រកាន់ខាងលើនេះឡើយលោកមេធាវី បានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃតុលាការកំពូលមេតាសម្រេចដោះលែងកូនក្តីឲ្យមានសេរីភាពឡើងវិញ ពីព្រោះគាត់បានជាប់នៅក្នុងពន្ធនាគារអស់រយៈពេល9ខែមកហើយមកដល់សប្តាហ៍នេះនៅ ក្នុងសំណុំរឿងនេះតុលាការកំពូលនឹងប្រកាសដីកានៅព្រឹកថ្ងៃទី22ខែកក្កដាឆ្នាំ2022នេះ។ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។